ចិត្តឃើញគេបានប្តីចិនថៃកូរ៉េធ្វើមិនដេញលុយគេពេញអេធីអូអូនសឹងគេផ្សេងជាប្រេងគេទេ មានគេចិញ្ចឹមកុំអង្គសង្ឃឹមលួចខឹង មៀតបានល្ងាចខ្វាំងព្រឹកលុយមួយសន្លឹករកបែកញើខ្នងហាតាមគេមានគេមានឈ្មោះពូរលັດទៅភាពមកកំបាំងគេឬអូនបើបងអ្នកក្រឃើញដំរីជូកុំចង់ ដំរី កុំតាមគេអី បងសូមអង្គវបងគ្មានរបស់ប្រែនប្រែនទ្របគេអត់ខតែចិត្តស្មោះសរមិនក្រទេអូសុភ័ក្រមង្គលមិនឋិតនៅលើ សំភារៈទេ អូនកុំយកទេប្រៀបធៀបនឹងបងលុយពាន់លុយម៉ឺនបងគ្មានឲ្យទេ មានតែបែដូងអោសូបងផងកុំតូចិត្តអី តាមដំរីកុំតាមគេអីបងសូមអង្គវបងគ្មានរបស់ប្រែនប្រែនក្របគេអកតែចិត្តស្មោះសរមិនក្រទេអូ សុភ័ក្រមង្គលមិនឋិតនៅលើសំភារៈទេអូ កុំយកគេប្រៀបធៀបនឹងបងលុយពាន់លុយម៉ឺនបងគ្មានឲ្យទេ មានតែបែដូងអាសូបងផងគុំ